ពេលដែលយើងពោពេញទៅដោយម៉ាក់សិច័ន្ទសួរថានរណាទទួលខុសត្រូវយើងបើសិនតែយើងមិនរៀបចំខ្លួនឯងអញ្ចឹងអ៊ីនសាអល់ឡោះអញ្ចឹងសង្ឃឹមថាសង្ឃឹមថាការជំរុញការជំរុញដើម្បីឲ្យយើង បញ្ចេញខ្លួនទៅចំពោះអល់ឡោះសុបហានវតាឡាសង្ឃឹមតែវាមានប្រសិទ្ធភាពពីព្រោះរាងកាយរបស់យើងខ្លួនប្រាណរបស់យើងនៅពេលដែលយើងឃ្លាតឆ្ងាយអំពីអល់ឡោះគឺម្លាយកាត់មកគ្រប់គ្រងនៅពេលដែលខ្លួនយើងឃ្លាតឆ្ងាយពីអល់ឡោះសុបហានវតាឡាគឺម្លាយកាត់មកគ្រប់អេគឺឆៃតានមកគ្រប់គ្រងយើងឆៃតានមកគ្រប់គ្រងយើងអញ្ចឹងដើម្បីកុំឲ្យសៃតានគ្រប់គ្រងយើង ធ្វើម៉េចយើងត្រូវបិជិតខ្លួនយើងទៅចំពោះអល់ឡោះស៊ុបហានវតាអាឡា អញ្ចឹងនៅពេលដែលខ្លួនយើងបញ្ជិតខ្លួនទៅចំពោះអល់ឡោះស៊ុបហានវតាឡាមិនឆាអល់ឡោះម៉ាឡាអ៊ីកាត់គឺជាអ្នកដែលគ្រប់គ្រងខ្លួនរបស់យើងពំនាំនូវបរិកាត់ស្លាម៉ាត់មកជូនយើងអ៊ីនសាអល់ឡោះអញ្ចឹងទើបយើងទទួលបានសុភមង្គលទុនយ៉ារហូតដល់ថ្ងៃអាខិរ៉ាត់អញ្ចឹងការរកស៊ីដើម្បីអីរកស៊ីដើម្បីអ៊ីបាដាត់ អល់ឡោះសុបហានវតាឡាបង្កើតពេលយប់ដើម្បីឲ្យយើង សម្រាកពីការងារដើម្បីអីដើម្បីឲ្យយើង សម្រាកមានកម្លាំងអ៊ីបាដាតគឺដើម្បីអ៊ីបាដាតឃើញដែរមិនមែនយើងថារោស៊ីផងធ្វើអ៊ីបាដាតផងមិនមែនទេអានេះមិនមែនជាមន្ហច្ចមិនមែនជាផ្លូវរបស់របស់បណ្ដាសាហបត្តិនប៊ីនោះទេហេតុដូច្នេះហើយអ៊ីនសាអល់ឡោះ ការរៀនឲ្យត្រឹមត្រូវដោយដែលនៅពីយើង បានប្រើអ៊ីនសាអល់ឡោះសង្ឃឹមថា យើងទាំងអស់គ្នានឹងបានជួបជុំម្ដងទៀតការជួបជុំយប់នេះយើងសង្ឃឹមថាយើងនឹងបានជួបជុំម្ដងទៀតអ៊ីនសាអល់ឡោះនៅក្នុងឋានសួគ៌របស់អល់ឡោះស៊ុបហានវតាឡាដែលមានវត្តមាន បងប្អូន នៅទីនេះទាំងអស់អ៊ីនសាអល់ឡោះអញ្ចឹងនៅពេលដែលយើង បាត់បងប្អូននរណា ម្នាក់អ៊ីនសាអល់ឡោះយើងត្រូវតែ ត្រូវតែជួយឆាហ្វាតគាត់ដើម្បីឲ្យមកជួបជុំជឿនៅក្នុងឋានសួគ៌របស់អល់ឡោះស៊ុបហានវតាឡាចឹងអ៊ីនសាអល់ឡោះលិនសូមប្រគល់ទូនេតិតឲ្យទូនអបូបកាគាត់នឹងបន្តនៅមេរៀនរបស់យើងស្មៀងអ៊ីនសាអល់ឡោះហើយម៉ៃម៉ែងអងព្រឹកព្រៀងស្ដាប់មែនតើពីព្រោះមានការប្រឡងហើយនឹងជូនសញ្ញាបត្រអ៊ីនសាអល់ឡោះអ៊ីនសាអល់ឡោះ ចង់ឲ្យមិនមិនគិតមិនគិតហើយទេបើសិនជាអង្គអមមេម៉ៃមានយោបល់អីអ៊ីនសាអល់ឡោះទុកយោបល់នៅនៅចង់មកពីព្រោះថាម៉ៃម៉ៃមួយចំនួនគាត់ថាគាត់ចង់សូត្រអាកុរអានទេយល់ឡោះជាចែកឲ្យគាត់ទៅព្រោះគេអាសានទៀតលើហើយ គាត់ថាម៉ៃម៉ៃខ្លះខ្លះគាត់ថាមកពីឆ្ងាយអញ្ចឹងចង់បានចំណេះដឹងច្រើនបានចំណេះដឹងច្រើនអ៊ីនសាអល់ឡោះក្មេងៗស្ដាប់បន្តិចទៀតហើយឡើងនិយាយអាទិមស្ដាប់នៅរពាក្យពេចដែលទូនិយាយស្ដាប់ទាំងអស់កូនសិស្សអញ្ចឹងពុទ្ធថាយើង គឺជាទំពាំងស្នងរស័យអ៊ីនសាអល់ឡោះ ông ông ở miền đấy ông ông là ai may mình nhẹ chui chạy tới ai may mình nhẹ chui chạy tới hai ờ, ai ông ông mình nhẹ chui chạy tới sao ngờ ខ្លះឲ្យយើងសុំដួឲ្យជាសេមកសល់ بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله នេះក៏សប្តាហ៍ទីទី3ណាអัลฮัมឌីលឡាហតកតងនឹងការរៀនសម្បាយ៉ាងរបស់យើងចឹងដូចទូនស្លេម៉ានបានរំលឹកអំពីអ៊ីបេដាតដ៏ធំធេងមួយនេះហើយចឹងយើងមិនតន់ទៅណាឆ្ងាយពី អឺទូអាអ៊ីស្ទីតាចឹងលិនបានសរសេរជាភាសាខ្មែរតើតកតងទៅនឹងទូអាអ៊ីស្ទីតាអឺដែលខ្លីដែលយើងសូត្រថាបន្ទាប់ពីយើងទឹកមានរត់លះរំ Allahu Akbar ya nyusutha subhanakallahumma wa bihamdika wa tabarakasmuka wa ta'ala jadduka wa la ilaha ghairak ha jeng bisa khmai ben ha មិនមិនមានទេណាតសុបហានកលហ៊ុមម៉ាវ៉ាប៊ីហាំឌីកាអាហ្នឹងលើសរសេរជាភាសាខ្មែរ នៅក្រៅមកស្រាប់ហើយឃើញទេតហើយយើងតន្ទិញដូអាហ្នឹងឬក៏ដូអាដែលលិនបានបញ្ជ្រាបជំរាបពីមុនមកថាវាមានដូអាជាច្រើនដែលបានរៀបការអំពីនប៊ីសល្លឡោះអាឡៃសាឡាមថាជួនកាលនប៊ីដូអានេះជួនកាលនប៊ីដូអានោះនេះវាខុសៗគ្នា اللهم باعد بيني وبين خطاياي كما بعدت بين المشرق والمغرب ونقني من خطاياي كما ينقى الثوب الأبيض من الدنس آه، اللهم اغسلني من خطاياي آه، بالثلج والماء والبرد جن لن لن جاي هاي بنتا سسي سسي جي بيسا خماي تي ان شاء الله جي នជាជាសល់ខ្មែរឲ្យមេមីអាឌូអាអល់ឡោះមកបៃតបៃនីវបៃណខតាយាហ្នឹងហើយថ្ងៃនេះលិនបានចែកនេះបើថាអត់ក្រាន់ទេយើងចាំហ្វូតូលិនអត់បានទៅហ្វូតូលិនហ្វូតូនៅ office យើងនេះអញ្ចឹងអត់សូវបានច្រើនទេបាន5 10សន្លឹកសន្លឹកអញ្ចឹងអឺហើយថ្ងៃនេះលិនក៏បានសរសេរនៅដូអាមុនពេលឲ្យសាឡាមណាជើងដូចលិនបាននិយាយអំពី ហ្វាឌីឡាត់ឬក៏តកតងទៅនឹងអ្វីដែលយើងសុំទូអានៅក្នុងសម្បាយ៉ាង ជាពិសេសនៅក្នុងអត្តហិយាចុងក្រោយតឆហ៊ុតអលអាខីរហ្នឹង គឺនប៊ីសល្លឡោះអាលីវ៉ាសាឡាំប្រាប់ថានៅពេលដែលយើងតាហយ៉ាត់អាខៀតហើយសល្វាទៅលើនប៊ីរួចហើយហើយ ចូលពួកអ្នកសុំអំពីអល់ឡោះស៊ុបហានាហ៊ូវតាឡាឲ្យបានរួចផុតអំពី4ប្រការអញ្ចឹងលិនបានសរសេរជាទូអើជាភាសាអានជាភាសាខ្មែរដែរទី1អល់ឡោះហ៊ុម៉ាអ៊ីននីអាអ៊ូឌូប៊ីកាមីនអាហ្សាប៊ីជាហាណាំយ៉ាអល់ឡោះ សូមអាកំបាំងជិះបញ្ជិះខ្លួនលិនអំពីអាសាបនរុជហាណាំទី2វ៉ាមីនអាសាប៊ីលកបរីហើយសូមអំពីអល់ឡោះសុបតាឲ្យលិនរួចផុតអំពីអាសាបគូបូរផងវ៉ាមីនហ្វីតណាទីលម៉ាហយ៉ា wal mamat ហើយនឹង wa min sharri fitnatil masih ad-dajjal យ៉ាអញ្ចឹងកណ្ដាស់នេះលិនបានសរសេរជាភាសាខ្មែរផងដែរ មិនមិនបានទេមិញនៅមានជាភាសាខ្មែរអល់ឡោះម៉ាអ៊ីនីអញ្ចឹងទៅហ្នឹងមានអញ្ចឹងណាជាអត់ទោះស្មានណាណាហៅសាសាគុលឲ្យអងឡើងនេះហ្នឹងឲ្យមិនមិនហ្នឹងអត់ទេកន្លែងអឺម៉ាក់ស៊ីម៉ាក់ស៊ីមកឲ្យមិញអត់យកយកឲ្យនោះឲ្យ ទីនោះយកឲ្យម៉ាក់នេះអរិយចាំហ្វូតូថែមទៀតប៉ុន្តែលើកចង់ឲ្យមាននៅក្នុងដៃ ដើម្បី អានហើយឡើយណាអត់យល់អាចសួរឬក៏ចង់ photo ចែកគ្នាហ្នឹងអត់អីអត់ទេ photo មួយផ្លែប៉ុន្តែមីលិន photo អត់ print អត់ហ៊ាន print ច្រើនវាអស់ដល់យក photo អស់តែមួយស្លឹក100ទៅអត់បានធ្វើ photo print សព print print print print អัมឌុលឡាអត់អីយើងមានតកែកំណងមួយនៅពីក្រោយដែរព្រីណានៃដែរអឺយើងអត់ចែកទីបញ្ចប់យើងឲ្យជាសភៅប៉ុន្តែឥឡូវយើងឲ្យជាលក្ខណៈមួយមួយសិនឲ្យច្រើនពេកគាត់អត់ដឹងសោតនាទុកណាហោឃើញទេអញ្ចឹងមិនមិនឃើញនៅក្នុងដៃ ឃើញទេមើលមិនឃើញនៅអស់ដូចជាអស់ចឹងបាន5 10ប៉ុន្តែអីចាំមើលអ្នកខ្លះគាត់ពីអ្នកដីប្រពន្ធអីចាំចែកគ្នាមើលអ្នកម្ដងឬក៏បរៀនគ្នាទៅណាឥឡូវប៉ុណ្ណឹងសិនមិនបីទុកกระดาษសិនទុកกระดาษសិនអ៊ីនសាអល់ឡោះចឹងអัลฮัมឌុលីឡាយើងជូគួរមកអរគុណចំពោះអល់ឡោះស៊ុបហានវតាអាឡាអឺដែលអល់ឡោះស៊ុបហានវតាអាឡាបានជ្រើសរើសហ៊ីដាយ៉ាឲ្យយើងទាំងអស់គ្នាបាន រួចមកដល់មជ្ឈលិសអ៊ីលមូនេះឃើញទេពីព្រោះយើងដឹងថាមជ្ឈលិសអ៊ីលមូនេះគឺពុពេញទៅដោយរ៉ាហ្មាត់ការអណិតស្រឡាញ់អំពីអល់ឡោះស៊ុបហានាហ៊ូវតាឡាណាហើយនឹងទទួលបាន ការម៉ាហ្វអំពូនការសូមអភ័យទោសរបស់ម៉ាឡៃកាត់ចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាឲ្យយើងទាំងអស់គ្នាសូម្បីតែត្រីនៅ ក្នុងសមុទ្រ ក៏សូមអាប់អំពូនពីអល់ឡោះស៊ុបហានាហូតអាឡាឲ្យអ្នករៀនអ៊ីលមូមិនត្រឹមតែប៉ុណ្ណោះសត្វស្រមោចហើយនឹងមខលូករបស់អល់ឡោះស៊ុបហានូវតាឡាជាច្រើនដែលយើងរាប់មិនអស់ពួកគេបួងសួងសុំអំពីអល់ឡោះស៊ុបហានូវតាឡាឲ្យសុំអាប់អំពូនឲ្យយើងជាងបលិនតែងតែរំលឹកមីមីថាបើមីមីមកមួយម៉ោងនេះអត់យល់អីទាំងអស់ក៏ទទួលបានផលប្រយោជន៍ដែលអល់ឡោះស៊ុបហានូវតាឡាអាប់អំពូនតាមរយៈការសុំទូអា របស់ម៉ាឡាអ៊ីកាត់អល់ឡោះអាក់បារចឹងបើយើងត្រឡប់ទៅផ្ទះវិញហើយយើងអស់ទុសាដោយសារការដោយសារតែការសុំទៅអារបស់ម៉ាឡាអ៊ីកាត់ទៅចំពោះយើងតែយើងសប្បាយចិត្តប៉ុន្មានហ្នឹងមែនទេហើយយើងដឹងថាការរស់នៅក្នុងទុនយ៉ានេះដោយទូនស្លេម៉ានបានរំលឹកយើងបាញ់មិញនឹងដើម្បីមិនយើងអត់ដឹងទេថាយប់នេះមានអ្វីកើតឡើងចំពោះយើង ស្អែកកើតអ្វីឡើងកើតឡើងពួកយើងមួយថ្ងៃសបាយមួយថ្ងៃជាមួយថ្ងៃចោលមួយថ្ងៃកាត់វានេះជារឿងទុនយ៉ាជាងយើងព្រាមលក្ខណៈរហូតអ៊ីនសាអល់ឡោះជានៅវាដែលយើងអល់ហាំឌីលឡាយើងមានថាយើងមានសេចក្តីសង្ឃឹមមួយថាលិនឲ្យតែចុងសប្តាហ៍គឺលិននៀបទៅរៀនហ្នឹងណាអញ្ចឹងអ្នកដែលរៀននេះគឺហ្វាឌីឡាតរបស់វាគឺធំបើយើងនិយាយពីហ្វាឌីឡាតរៀនណាជាពិសេសគឺរៀនអំពីអ៊ីបាដិតសាហបតាល់ហាឡាល់ហារ៉ាមហើយជាពិសេសគឺរឿងអាម៉ាល់អ៊ីបាដិតដូចជា ជួងវាសនាដោយទួនសឡៃម៉ានបានរំលឹកបាញ់មិញថាអាម៉ាល់អ៊ីបណ្ឌិតដែលគឺ ជំនុំជម្រះមុនដំបងគេមកអស់រឿងអីគេមិនមិនមានណាគេដឹងលើកដៃមួយមើលថ្ងៃគីយ៉ាម៉ាត់នៅពេលដែលយើងក្រោកពីកបូតដើរគ្នាទាំងក្តៅទាំងញឹសទាំងភ័យមិនដឹងថាទៅណាទៅដល់ទៅជំនុំជំនះរឿងអីគេរឿងសម្បះយ៉ាងមុនដំបងគេមិនតបពីអល់ឡោះចាប់ដើមកាត់សេចក្តីគឺ រឿងសម្ភារម៉ាលីគីយ៉ោមីឌីននៅថ្ងៃដែលគេកាត់សេចក្តីថ្ងៃគីយ៉ាម៉ាត់អញ្ចឹងរឿងសម្ភារណាអញ្ចឹងនប៊ីថាអ៊ីដាសាលូហាត់សាលូហា العمل كله صالح سائر عمله ចឹងដល់ពេលដែលសម្បះយ៉ាងគេបណ្ឌិតថាអូដល់ពេលដែលជំរុំរឿងសម្បះយ៉ាងមើលថាម៉ាសាអល់ឡោះសម្បះយ៉ាងរបស់គាត់ពេញលេញត្រឹមត្រូវតាមក្បួនខ្នាតសុនណាហប៊ីខលសអាម៉ាល់ផ្សេងផ្សេងធូលហុយ គេណាចឹងគេមើលតែសម្បះយ៉ាងមួយនេះហើយបើសិនជាសម្បះយ៉ាងយើងខ្វះខាតឬក៏ធ្វើប្រហែសឬក៏យ៉ាងណាអាហ្នឹងគឺ មានការតានតឹងក្នុងការជំនុំជម្រះទៅលើអាម៉ាល់ផ្សេងផ្សេងអញ្ចឹងហើយបានឲ្យយើងទាំងអស់នេះមានការយកចិត្តទុកដាក់មែនទែនហើយនប៊ីសល្លោះសាមបណ្ដាំចុងក្រោយរបស់គាត់ដង្ហើមចុងក្រោយរបស់នប៊ីនប៊ីថាអស្សាឡាអស្សាឡាអស្សាឡា អោកូនចៅអោអ៊ុម៉ាត់របស់ខ្ញុំសម្បះយ៉ាងសម្បះយ៉ាងសម្បះយ៉ាងឃើញទេអានេះវាជាវាសំខាន់ណាឃើញទេហើយយើងអត់និយាយពីរឿងហ្វាឌីឡាត់ដដែលដែលរឿងថា វាទទួលបានអីខ្លះណាទទួលបានការមកអាប់អំពោដល់ពីអល់ឡោះសុបហាននៅរាល់បាបកម្មទូសាប្រចាំថ្ងៃរបស់យើងឃើញទេអូហើយនៅហ្វាឌីឡាត់ជាច្រើនណាហើយយើងដឹងហើយថាការរំលឹករបស់យើងចំពោះអល់ឡោះសុបហានជាពិសេសនៅវគ្គទូអាសាតហើយនឹងវគ្គទូសុបុជាពេលដែលមលិកាត់ រាយការណ៍ហៅថារាយរបាយការណ៍ជូនអល់ឡោះស៊ុបហានាហ៊ូវតាអាឡាដោយហាឌីសនប៊ីបានបញ្ជាក់ថាយ៉ាតាអាកាបូនហ្វីគុមម៉ាឡាអ៊ីកាតុមប៊ីលឡៃលីវ៉ាម៉ាឡាអ៊ីកាតុមប៊ីនហារក្នុងមួយថ្ងៃម៉ាឡាអ៊ីកាធ្វើរបាយការណ៍ជូនអល់ឡោះស៊ុបហានាហ៊ូវតាអាឡាពីរដងវកទូស៊ុបហ៍និងវកទូអាសារមិនមែនថាអល់ឡោះមិនដឹងមិន នេះអល់ឡោះតឡាចង់បង្ហាញ ដើម្បីប្រាប់ម៉ាឡៃកាត់នៅលើមេឃថានោះខ្ញុំរបស់អញពេលនេះម៉ោងនេះនៅពេលដែលម៉ាឡៃកាត់ដែលបដូរវេនគ្នា ឡើងចុះឡើងទៅលើមេឃហ្នឹងគឺអឺឃើញយើងកំពុងសម្បោះយ៉ាងឃើញទេអញ្ចឹងយើងមានមោទនភាពណាស់យ៉ា ដូច្នេះវាគ្រប់គ្រាន់ហើយសម្រាប់យើងទាំងអស់គ្នានៅពេលដែលយើងคลายខ្លួនទៅជាអ្នកដែលតឡាបិលអ៊ីលអ្នកដែលរៀនសូត្រអ្នកដែលនៀតដាក់ដាក់ចិត្ត អាចជាអ្នករៀនអ្នកសូត្រពីពោះយើងពីមុនយើងដឹងហើយថាអងអងមិនមិនយើងថាយើងអភ័ព្វចុះពួកយើងអត់បានរៀនឲ្យពិតប្រកបពួកយើងរៀនតតគ្នាតិចតួចអញ្ចឹងឥឡូវនេះឱកាសយើងមានទួនអัลហាំឌីលីឡាហើយក៏មានពេលវេលាយើងរស់នៅក្នុងដំបូលសុខសន្តិភាពគឺយើងមានឱកាសនៅក្នុងការជួបជុំគ្នាដោយដោយស្លាមអញ្ចឹងយើងរៀនទៅអ៊ីនសាអល់ឡោះហើយយើងទទួលបានផលផលផលបុណ្យធំតេញអំពីអល់ឡោះស៊ុបហានូណាប៊ីថាមិនណាប៊ីថាមិនសាលកតារីកយ៉ាល់តាមីស៊ូប៊ី bihi ilman sahalallahu lahu bihi tariqan ila jannah អ្នកណាហើយស្វែងរកអ៊ីលមូដើរទៅរករៀនអ៊ីលមូរបស់អល់ឡោះស៊ុបហានវតាឡាយើងចេញពីផ្ទះរបស់យើងចេញពីភូមិរបស់យើងចេញពីប្រទេសរបស់យើងទៅរករៀនអ៊ីលមូរបស់អល់ឡោះស៊ុបហានវតាអាឡានោះអល់ឡោះស៊ុបហាននឹងសម្រួលផ្លូវឲ្យគាត់ទៅកាន់ឈូរហ្គើរបស់អល់ឡោះស៊ុបហានវតាឡាហើយយើងទៅរកពីណាទៀតបើអល់ឡោះជាអ្នកសម្រួលមានន័យថារាល់កិច្ចការរបស់យើងវានឹងអឺ មានភាពងាយស្រួលទៅក្នុង ការទៅកាន់ sugar របស់ Allah Subhanahu wa ta'ala យ៉ាអញ្ចឹងមិនមិនមកដល់យប់នេះគឺយើងអឺឡើងសូមចូលទៅដល់មេរៀនរបស់យើងអឺតកតងទៅនឹងការសូត្រ Fatiha ណាណាបងមហិតអញ្ចឹងបន្ទាប់ពីយើងបាននៀតរួចហើយហើយយើងទឹកក្បៀតយើងអោបដៃនៅទីណាដៃស្ដាំលើដៃឆ្វេងនៅលើដើមទ្រូងណា ហើយយើងសូត្រអ៊ីស្ទីហ្តាអ្វីដែលយើងបានចាំអល់ឡោះអក្បរកាប៊ីរ៉ាវលហាំឌូលីឡាហ៊ីកាស៊ីរ៉ាវស៊ុបហានអល់ឡោះបុក្រតៅវអាស៊ីឡាហើយ nghe ទេឬក៏យើងសូត្រទូអាណាដែលយើងចេះដែលមានដែលត្រឹមទៅដែលបានរាយការណ៍នប៊ីសល្លោះអាឡៃសាឡាមហ្នឹងគឺអត់អីទេយើងអាចសូត្របានយ៉ាអញ្ចឹងអ្វីដែលលិនបានឲ្យ មីមីនេះវាគឺជាជំរឹះពីព្រោះអត្ថន័យរបស់វាគឺល្អបើយើងដឹងអត្ថន័យរបស់វាដូចជាដួអល់ឡោះមកបែបបីនេះវបីណខតាយាកាមាបាត់បីណលម៉ាឈរីគីវលម៉ាហ្គ្រេបយ៉ាហើយរហូតដល់ចប់យ៉ាជាងបន្ទាប់ពីនោះយើងដឹងហើយថាគឺយើងសូត្រហ្វាទីហាសូត្រ អលហាំចាអញ្ចឹងការសូត្រហ្វាទីហាយើងទាំងអស់គ្នាអលហាំឌីលឡាចេះសូត្រហើយណាអបន្ទាប់ពីយើងសូត្រអ៊ីស្តាហើយយើងសូត្រអោស៊ីមិលឆៃតានរ៉ាជីមប៊ីស្មិលឡាហ៊ីរ៉ាហ្មានរ៉ាហ៊ីមអលហាំឌីលឡាហ៊ីរ៉ាប៊ីលអាឡាមីនអររ៉ាហ្មានរ៉ាហ៊ីមម៉ាលីកយោមីឌីន إياك نعبد وإياك نستعين اهدنا الصراط المستقيم صراط الذين أنعمت عليهم غير المغضوب عليهم ولا الضالين ចាប់ទៅណាអាមីនចឹងពាក្យថាអាមីនវាគឺជាឌូអាដែលមានន័យថាយ៉ាអល់ឡោះទទួលយកផងចោះ អ្វីដែលលិនបានសុំអំបញ្ញមិញនៅក្នុង ក្នុងក្នុងហ្វាទីហាហ្នឹងអញ្ចឹងអត្ថន័យហ្វាទីហាហ្នឹងគឺយើងដឹងថា មានតែការសុំសរសើរទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាហើយនឹងការសុំអំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡានឹងលើកលំកើងអល់ឡោះស៊ុបហានាហ៊ូវតាអាឡាណាហ្វាទីហាហ្នឹងនឹងនឹងបកប្រែនៅពេលក្រោយអញ្ចឹងយើងដឹងហើយថានៅក្នុងការសូត្រហ្វាទីហានេះ បើយើងនិយាយពីលក្ខណៈអោងអោងដែលសម្បះយ៉ាង បរិយាមាសវិញយើងដឹងហើយថា គឺយើងសូត្ររៀងរៀងខ្លួននេះបន្ទាប់ពីអាមីនហើយបើយើងសម្បះយ៉ាងម្នាក់ឯងដូចជាមីមីនៅពេលដែលយើង សូត្រហ្វាទីហារួចហើយ គឺឲ្យយើងសូត្រអាយ៉ាត់ណាក៏ដោយដែលយើង ចេះឬក៏សូរ៉ះណាក៏ដោយដែលយើងចេះដែរខ្លីៗណាបន្ទាប់ពីយើងវលបលីនអាមីនរួចហើយយើងសូត្រគុលហ៊ូឡោះវ៉ាហាត់ឬក៏គុលអ៊ូស៊ូប៊ីនណាសគុលអ៊ូស៊ូរ៉ប៊ីលហ្វាឡាក់ឬក៏អាយ៉ាត់ណាដែលយើងដែលយើងចេះឃើញទេពីព្រោះនប៊ីសល្លឡោះអាឡៃសាឡាមបានប្រើឲ្យយើងសូត្រ ដោយយោងទៅតាមផុសតាងអល់ឡោះស៊ុបហានវតាបានបញ្ជាក់ថាហ្វកក្រអ៊ូម៉ាតាយសរ៉មីនអល់កុរអានអញ្ចឹងបន្ទាប់ពីអ្នកសូត្រហ្វាទីហាហើយ ចូលអ្នកសូត្រចោះនៅអ្វីដែលអ្នកអាចសូត្របានឃើញទេដែលយើងចេះអំពីអាយ៉ាត់កុរអានឃើញទេអំពីស្រស់ក្នុងកុរអានអញ្ចឹងលើនជឿជាក់ថាអងអងមីមី អឺបានរៀនបានសូត្រហើយនៅបើយើងមិនចេះ នៅអាយ៉ាត់វែងវែងក៏យើងចេះនៅអាយ៉ាត់ដែលខ្លីខ្លីបានដែរហើយការសូត្រនោះទៀតគឺយើងសូត្រតែនៅក្នុងរកអាត់ទី2ដំបូងទេណាដូចជាមករិបរកាត់ទី1រកាត់ទី2យើងសូត្រសូរ៉ះហើយបន្ទាប់វាហ្វាទីហារីឯរកាត់ចុងក្រោយគឺអត់មានទេដូច្នេះដែរស៊ូហ៊ូតសម្បោះយ៉ាងស៊ូហ៊ូត2រកាត់ដំបូងយើង មាន4 4 4រកាត់មិនអញ្ចឹងអញ្ចឹង2រកាត់ដំបូងគឺយើងសូត្រសូរ៉ាអីក៏ដោយសូត្រទី1យើងសូត្រសូរ៉ារកាត់ទី2យើងសូត្រសូរ៉ាដែរបន្ទាប់ពីហ្វាទីហាណាហើយរកាត់ចុងក្រោយគឺយើងអត់មានអត់មានសូត្រទេមិនអញ្ចឹងមែនទេហោអញ្ចឹងបន្ទាប់ពីយើងសូត្រវតិហារួចគឺយើងសូត្រនៅអាយ៉ាត់ណាដែលយើងដែលយើងចេះត រីឯអោអោនៅក្នុងសម្បះយ៉ាង លក្ខណៈបរិយាមាអះវិញគឺយើងសូត្រតែហ្វាទីហាទេណាមិនចឹងអងនៅពេលដែលអ៊ីម៉ាមសូត្រវលបលីនអាមីនអញ្ចឹងការសូត្រអាមីននេះវាគឺជាសុនណារបស់នប៊ីមូហាម៉ាត់សល្លឡោះអាលីវសាឡាមហើយអ្វីដែលពួកយ៉ាហូឌីច្រណែនចំពោះនប៊ីអ៊ុម៉ាត់ របស់នប៊ីនេះគឺការសូត្រអាមីនដូច្នេះចូលពួកអ្នកកុំខ្ជិលនៅក្នុងការសូត្រអាមីន ពីព្រោះអាមីនវាគឺជាការសុំដូអាអំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាអញ្ចឹងនៅទេសនប៊ីថាបើសិនជាការអាមីនរបស់ អ្នកវាស្របទៅនឹងការសូត្រអាមីនរបស់ពួកម៉ាឡាអ៊ីកាត់នោះអល់ឡោះស៊ុបហានាហ៊ូវតាទទួលយកទាំងអស់អល់ឡោះអាក់បារហ៎ ពីព្រោះនៅពេលដែលយើងសូត្រអល់ឡលីនម្លេចកាត់សូត្រអាមីនហើយយើងសូត្រអាមីនវាត្រូវគ្នាណាអល់ឡោះទទួលយកក្នុងការសុំ ду អារបស់យើងអប៉ុន្តែខណៈអងអងយើងមួយចំនួនដូចលើរំលឹកចឹងណាលេងបាល់ស្រែកលឺដល់ណាដល់ណីដល់សម្បះចឹងវល់បលីនស្ងាត់តែជ្រាបអាមីននេះហត់ឬខ្ញុំវល់ស្រែកយកបែកមកសិនមើអស់លីងអាមី والله sunnah Rasulullah sallallahu alaihi wasallam ហ្វៃសាអាម៉ាណាហ្វាអាមីនូនប៊ីថានៅពេលដែលអ៊ីម៉ាំសូត្រថាអាមីនចូលពេលអ្នកសូត្រចោះអាមីនដល់យើងអាមីនណាអត់ទេដល់ក្មេងក្មេងពួកហានិតពួកហ្វារីតអីស្រែកខ្លាំងពេកដល់ចាស់ចាស់សត្វអត់លឺទាំងអស់ណា គេលើចង់រំលឹកឡើងនឹងវិញថាអាមីនឲ្យវាមានកម្លាំងតិចមកណាយ៉ាអល់ឡោះទទួលយកផងចុះណាអញ្ចឹងតកតងនឹងការសូត្រអាមីននេះគឺសំខាន់ណាស់ពីព្រះនប៊ីសល្លោអៃសាឡាំឲ្យយើងអឺសូត្រថាអាមីនហើយអាមីនវាមិនមែនជាអាយ៉ាតមួយ នៅក្នុងសូរ៉ាហ្វាទីហាទេណាមែនទេអញ្ចឹងសូរ៉ាហ្វាទីហាវាចប់ត្រឹមណាវ៉ាឡាបលីន ឃើញទេអអាមីនជាងសូត្រទាំងអស់គ្នាពីព្រះនប៊ីសល្លោអ៊ីសឡាំអឺជំរុញឲ្យយើងអស់សូត្រព្រោះអត្ថន័យរបស់វាថាយ៉ាអល់ឡោះតមានរៀងសុំគេហើយយើងបញ្ជាក់ពីក្រោយទៀតយ៉ាអល់ឡោះទទួលយកផងចាស់នៅអ្វីដែលលើបានសុំវិញហ្នឹងសុំអីខ្លះអ៊ីទីណស្សិរតលមុស្តាគីមដូចជាក្នុងអាយ៉ាត់ដែលយើងសូត្រថាយ៉ាអល់ឡោះចង្អុលបង្ហាញផងចោះមកចំពោះ លិនមកចំពោះយើងទាំងអស់គ្នានេះស៊ីរ៉ាតុលមូស្តាគីមផ្លូវដែល ត្រឹមត្រូវណាផ្លូវដែលទៅរកឋានសួគ៌របស់អល់ឡោះស៊ុបហានាហូវតាឡាផ្លូវដែលបណ្ដាអំបិយ៉ា មណានប៊ីវ៉ាសាលីហ៊ីនដែលពួកគេបានស្ថិតនៅលើមេគាដែលត្រឹមត្រូវនោះឃើញទេឧគមអ៊ីស្លាមដែលត្រឹមត្រូវឃើញទេយើងខ្លាចតែថ្ងៃណាមួយមីមីយើងរស់នៅក្នុងសាសនាអ៊ីស្លាមឃើញទេស្រាប់តែមានគេហៅថាអាសន្នឬក៏ព្រឹត្តិការណ៍អ្វីកើតឡើងបើលើនៅក្នុងទុនយ៉ានេះកើតឡើងមើលមិនឃើញនេះបែរជាយើងចេញ អំពីឧគមអ៊ីស្លាម យើងខំធ្វើល្អពីមុនមករហូត ទីបញ្ចប់នៃអាយុជីវិតរបស់យើងបែរទៅជាធ្លាក់កាហ្វៀតចេញអំពីឧបមអ៊ីស្លាមទៅស្លាប់នៅក្នុងសាសនាផ្សេងអំពីសាសនាអ៊ីស្លាមអញ្ចឹងយើងនឹងធ្លាក់ទៅក្នុងនរករបស់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាឃើញទេពីព្រោះយើងអត់ដឹងទេថាតើអាខិតកាឡាម ចុងក្រោយរបស់យើងនោះយើងបានស្ថិតនៅកាលីម៉ាតៅហេតឡាអ៊ីឡាហអ៊ីឡាឡោះអត់ទេណាអញ្ចឹងហើយបានទៀមទាឲ្យយើងទាំងអស់គ្នាបើទោះបីជាយើងស្ថិតក្នុងឧបមាអ៊ីស្លាមក៏ដោយក៏យើងត្រូវតែសុំអំពីអល់ឡោះស៊ុបហានាហ៊ូវតាឡាដល់ដែលដែលណាក្នុងសម្បះយ៉ាងថាយ៉ាអល់ឡោះអ៊ីឌីណាស្ស៊ីរ៉ាតលមុស្តាគីម សិរតលលីណាអានអាំតាអាឡៃហ៊ីមយ៉ាអល់ឡោះចង្អុលបង្ហាញមកចំពោះលិនផងចោះនៅផ្លូវដែលត្រឹមត្រូវឃើញទេមាគីសុណាដែលត្រឹមត្រូវណាផ្លូវដែលអល់ឡោះស៊ុបហានាហូវតាអាឡាបានប្រទានឲ្យទៅចំពោះ ពួកគេពីមុនពីមុនមកណាអានអាំតាអាឡៃហ៊ីមបណ្ដាអំបិយាវ៉ាសាលីហ៊ីនបណ្ដាមេគាផ្លូវរបស់បណ្ដាបណ្ដាណាប៊ីនិង អ្នកសាលេះនិងស៊ូហាដាដែលត្រឹមត្រូវពីមុនពីមុនមកដែលពួកគេបានដើរនៅលើមេគាដែលត្រឹមត្រូវហ្នឹងណាហើយហ្គៃរិលម៉ាហ្បូបផ្សេងអំពីផ្លូវដែលអល់ឡោះស៊ុបហានាហ៊ូវតាអាឡាខឹងអល់ឡោះផ្លូវណាផ្លូវដែលអល់ឡោះស៊ុបហានាឡាខឹងឃើញទេ យើងយើងសូមទៅអើអំពីអល់ឡោះស៊ុបហានហួតអាឡាក្នុងសម្បាសយ៉ាងហ្នឹងការសូត្រហ្វាទីហាហ្នឹងដើម្បីអល់ឡោះស៊ុបហានឲ្យយើងរួចផុតអំពីផ្លូវដែលអល់ឡោះស៊ុបហានតាឡាត្រូវបានផ្លូវដែលត្រូវបានគេស្អប់ត្រូវបានគេខឹងអញ្ចឹងផ្លូវដែលគេស្អប់ដែលគេខឹងនេះណាផ្លូវអ្នកណាផ្លូវរបស់បណ្ដាពួកយ៉ាហូឌីដែលពួកគេអល់ឡោះស៊ុបហានហួតតាឡាបញ្ចុះ នៅគីតាប តៅរ៉តមាគីពិតប្រកបឲ្យពួកគេក៏ប៉ុន្តែពួកគេមិនមិនយកទៅអនុវត្តទេពួកដែលដឹងការពិតហើយអត់អនុវត្តនោះហើយគឺអល់ឡោះសុបហានតាឡាខឹងជាទីបំផុតណាគេថាចេះអត់អនុវត្តគឺអលយ៉ាហ៊ូទីណាហើយអ្នកដែលអ្នកណាក៏ដោយអ្នកដែលដឹងហើយហើយយើងអត់អនុវត្តហើយយើងអត់បំពេញអញ្ចឹងសូមអំពីអល់ឡោះសុបហានតាឡាឲ្យយើងរួចផុតអំពី អំពីផ្លូវហ្នឹងរយរិលម៉ៅឌូប៊ីអាឡៃហ៊ីមហើយនឹងវ៉ាឡាបលីនហើយផ្សេងអំពីអ្នកដែលអល់ឡោះសុបអ្នកដែលសរស័ក្តិវងវែងជាងអ្នកដែលសរស័ក្តិវងវែងកន្លែងនេះគឺតាហ្វស៊ីររបស់ឧលមាបានប្រាប់ថាគឺផ្លូវរបស់ Nasrani Yahudi និង Nasrani ផ្លូវទាំងពីរនេះគឺជាផ្លូវដែលមិនត្រឹមត្រូវទេដែលយើងទាំងអស់គ្នាជាអ្នកអ៊ីស្លាមសូមទូអាអំពីអល់ឡោះស៊ុបហានហូតានៅក្នុងសម្បាសយ៉ាង ដើម្បីឲ្យឲ្យយើងជិះផុតអំពីផ្លូវពីរហ្នឹងផ្លូវមកឌូប៊ីអាឡៃហ៊ីមផ្លូវដែលត្រូវបានគេខឹងនៅណាខឹងអល់ឡោះស៊ុបហានហូតាឡាខឹងដោយសារពួកគេដឹងនៃការពិតក៏ប៉ុន្តែអត់អនុវត្ត ឃើញទេគឺអលយេហូតអាក្រក់បំផុតគឺយេហូតឃើញទេតោះហើយនឹងវលបលីនផ្លូវដែលសស័តវង្វេងអំពីអំពីមេគាដែលត្រឹមត្រូវដល់ព្រះនប៊ីសល្លឡោះអាឡៃវសឡាំគឺអនណសរ៉ានីណសរ៉ានីយើងនឹងហៅថាពួកគេ គឺជាក្រុមដែលធ្វើអាម៉ាល់អ៊ីបាដាតណាមានមកខិតខំប្រឹងប្រែងក៏ប៉ុន្តែផ្លូវរបស់ពួកគេគឺអត់ត្រឹមត្រូវទេណា អញ្ចឹងបើយើងនិយាយអំពីរឿងរបស់នសរនីវាគឺជារឿងមួយទៀតក៏ប៉ុន្តែអ្វីដែលចង់សង្ខេបកន្លែងនេះគឺការសុំទៅអារបស់យើងនៅក្នុងសម្បោះយ៉ាងនេះមានន័យថា គឺយើងសុំអំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាឲ្យរួចផុតអំពីផ្លូវដែលអល់ឡោះ សុផានុឡាខឹងគឺក្រុមយ៉ាហូឌីហើយនឹងណូសរ៉ានីហើយយើងសូត្រថាអាមីនយ៉ាអល់ឡោះទទួលយកផងចោះនៅអ្វីដែលយើងបានសុំអានោះតេតងនៅក្នុងហ្វាទីហានៅអាយ៉ាត់ចុងក្រោយពាក្យកណ្ដាលលើចុងក្រោយអ៊ីឌីណាស៊ីរ៉ាតុលមុស្តាគីមតាមពិតលិនត្រូវបកប្រែពីលេមកដោយលិនបានសន្យាមីមីពីទឹកមុនអញ្ចឹងនៅក្នុងឱកាសនេះគឺលិនសូមបកប្រែសារជាថ្មីយើងដឹងហើយថាពាក្យថាអល់ហាំណាយើងមកពីដើមវិញត្រឡប់ទៅក្រោយ វិញមិញដោយសារនិយាយវិញវាចូលទៅដល់ការសុំទៅអើចឹងលិនលើកចាប់ពីអ៊ីទីណាស៊ីរ៉ាមកអញ្ចឹងយើងដឹងហើយថានៅក្នុងការសូត្រនៅក្នុង ការសម្បះយ៉ាងនេះវាគឺជាគេហៅថាមូណាយឺតការអឺជជែករបស់យើង ការត្អូញត្អែរបស់យើងជាមួយនឹងអល់ឡោះស៊ុបហានាហ៊ូវតាអាឡាឃើញទេ អញ្ចឹងយើងដឹងថាការសម្បោះយ៉ាងនេះមិនមិនមិនមែនជារឿងធម្មតាទេណាហើយទេបានយើងអឺត្រូវកាត់ផ្ដាច់នៅរឿងរ៉ាវទុនយ៉ាទាំងអស់រយៈពេល5នាទីណា7នាទីដែលយើងសម្បោះយ៉ាងនេះពីព្រោះថាយើងកំពុង តែឈរចំពោះមុខអល់ឡោះស៊ុបហានាហ៊ូវតាអាឡាអញ្ចឹងនៅពេលដែលយើងឈរចំពោះមុខម្ចាស់របស់យើងដ៏មហាធំធេងនោះណាតើស័កសមដែរឬទេ នៅពេលដែលខ្លួនរបស់យើងឈរហើយចិត្តរបស់យើងលឡាយ អត់សមទេអញ្ចឹងលុះត្រាតែខ្លួនរបស់យើងហើយ នឹងចិត្តរបស់យើងនេះគេហៅថាហូសុណាអញ្ចឹងបានថារឿងសម្បះយ៉ាងនេះដូចអាពីបានថា អ្នកខ្លះសម្បះយ៉ាងតាំងពីទឹកក្បៀរទុលអ៊ីហ្រ៉មបានប៉ះឡា full ប៉ះឡា100នឹងមានអត់ទេអ្នកបានប៉ះឡា100អ្នកខ្លះសម្បះយ៉ាង បានប៉ះឡាតែ2រកាត់ទេ ពីរកាទៀតទៅណាបាត់ចិត្តណាចិត្តវាអត់ទៅតោះឲ្យដូចយើងបានហ្នឹងអញ្ចឹងលេះថាអ្នកសម្បះយ៉ាងហ្នឹងគឺទទួលបានប៉ះឡាននឹងខុសខុសគ្នាអត់ដូចគ្នាទេអ្នកខ្លះបាន100អ្នកបាន75រហូតដល់អ្នកខ្លះអត់អីទាំងអស់បានថារួចខ្លួនរួចខ្លួនមិនចង់និយាយថាគេអត់ប្រើឲ្យកដវិញឧទាហរណ៍សហួតគាត់សម្បោះយ៉ាងបានសហួតរបស់គាត់មិញហ្នឹងតែ ឹងពីទឹកបៀរទុលអេះរ៉មហ្នឹងសៃតានចូលមកចាក់ឆ្កេះរហូតកាន់តែទឹកបៀដូចយើងនិយាយពីដើមមកហ្នឹងទឹកបៀឡោះអល់ឡោះអក្បរជួនកាលមាត់អត់ដឹងសោតអីហ៎អត់ដឹងអត់ដឹងថាក្នុងជួនដឹងខ្លួនឯងអត់ដឹងថាខ្លួនកំពុងសម្បះយ៉ាងគេចង់បានប៉ះឡាយមិនកុំឲ្យតែខូចអ៊ុលម៉ាថាខូចហើយសម្បះយ៉ាងហ្នឹងបើសិនជាតាំងពីទឹកបៀរទុលអេះរ៉មរហូតដល់អស្សឡាមអាឡៃគុំវ៉ាហ្ទុលឡា ស្រាប់ហើយអត់ដឹងថាខ្លួនឯងហ្នឹងកុំព្រួយសម្បះយ៉ាងទេហ្នឹងអ្នកខ្លះថាខូចអ្នកខ្លះថាអត់ទេវាមិនខូចទេប៉ុន្តែគាត់អត់ប៉ះឡើយណាសះហើយរួចក៏តហើយអញ្ចឹងណាហើយយើងអញ្ចឹងអត់យើងឯកភាពអញ្ចឹងអត់មិនមិនទាំងលិនទាំងអោងអោងក្នុងទួនគេថាអូទួនមើលទៅដូចខុសជោអត់ទេទួនហ្នឹងសៃតានមកអាធំទេហ្នឹងទៀតឃើញទេមកអាធំ ហើយអ្នកមកមកមកអាទូចហ៎បើថាតោនឹងគឺអ៊ុលម៉ាធំមកអាធំទៀតណាដើម្បីធ្វើឲ្យអាម៉ាល់អ៊ីបាដិតសម្បស់យ៉ាងយើងហ្នឹងខូចអញ្ចឹងបានហាឌីសនប៊ីសល្លោះសឡាមបង្រៀនយើងគ្រប់មធ្យោបាយនៅក្នុងការការពារឲ្យអាម៉ាល់អ៊ីបាដិតរបស់យើងហ្នឹងខំធ្វើឲ្យនោះគឺទទួលយកកុំឲ្យខាតពេលហើយអត់ប្រយោជន៍ចឹងនប៊ីបង្រៀនថាបើអ្នកឯងសម្បោះយ៉ាងហើយវាស្វសឲ្យយើង ស្បោះទៅខាងឆ្វេងម្ដងហើយមិនមិនក្នុងសម្បោះយ៉ាងបើថាទេដូចថ្ងៃនេះសម្បោះយ៉ាងដូចជាអត់អត់ខុសសោះដល់ឡាយអោសប៊ីឡាម៉ាស៊ីតនស្បោះចឹងហ៎វិញដោះមើលគាត់ថាតក់តក់ស្អាហើយគ្រូឆ្ងល់ដូចថាគាត់វិវស្វស្ពេកឃើញទេសេតានធ្វើឲ្យយើងខូចសម្បោះយ៉ាង ចាចឹងមកថារឿងសម្បាសយ៉ាងនេះនប៊ីសល្លោះអាឡៃសាឡាំមកនិយាយរឿងសាហ្វអោងអោងវិញមិនមិនពេលយើងខូចអស់លីងរឿងតាំងពីកូវីដមកដល់យើងខ្លាចគ្នាដោយសារសម្បាសយ៉ាងនប៊ីខ្លាចថាខ្លាចសៃតាននឹងចូលបលោះនប៊ីឡាតទ្រុគូហ្វូរូយ៉ាទិលសៃតានចូលពួកអ្នកកន្តទុកចន្លោះឲ្យសៃតានអសោះប្រុសប្រុសអលកាប៊ូប៊ីលកាប៊ូវលម៉ង់គិប៊ីល មិនគិតនប៊ីថាកែងស្មើនឹងកែងស្មាប៉ានឹងស្មាឲ្យជៀកគ្នាអញ្ចឹងឲ្យណៃមកយើងទទួលបានហើយនប៊ីកុំ ទុកទុកចន្លោះឲ្យសៃតននៅពេលដែលយើងឥឡូវសម្បាសយ៉ាងម៉ាសាអល់ឡោះបើយើងអាមពីគ្នាអាកលកូវីដលេងនិយាយអាកលកូវីដឲ្យរឿងផ្សេងណាបើនៅទម្លាប់នឹងពីកូវីដមកឥឡូវលេងចិត្តឈរក្បាលគ្នាបាត់ហើយខ្លាចគ្នាមិនសម្បាសយ៉ាងខ្លាចគ្នាហើយមានអីស្និទ្ធជាងនៅក្នុងការធ្វើអាម៉ាត់អ៊ីវីដទេហើយដែលយើងទុកឲ្យសៃតននៅនឹងសៃតនរត់គេចចេញពីយើងតែពេលគេអាហ្សាននេះហើយអ៊ីកាម៉ាត់ទេ الله أكبر الله أكبر لج لج ហោមដល់ទៅវាអញ្ចឹងមករត់ដល់ណារត់ដល់ជើងមេឃគេចអត់ចង់លឺពាក្យពាក្យតកបៀរលើកតម្កើងអល់ឡោះអល់ឡោះមហាធំអល់ឡោះមហាធំទេអល់ឡោះអក្បរអល់ឡោះអក្បរសេតានអត់ចង់លឺទេពាក្យហ្នឹងឃើញទេរត់រត់ហើយគាត់ចាប់បាំងពឹបមកវិញភ្លាមភ្លាម ឃើញទេអញ្ចឹងបានហាឌីសណាប៊ីនៅពេលដែលមានយើងហៅថាគូលគូលខ្មោចលងហាឌីសណាប៊ីប្រាប់ថានៅពេលដែលគូលឲ្យយើងបាំងព្រោះថាយើងនៅទីណាម្នាក់ឯងដើរក្នុងព្រៃឬក៏នៅផ្ទះម្នាក់ឯងឃើញរឿងអង្គើអង្គើសមោសមោហ្នឹងមើលណាអឡោះអក្បរអឡោះអក្បរស្បាំងបាត់ហើយបាំងហ្នឹងតើវាយអត់ហ៊ានណាស់ទេ ឃើញទេហើយគុំណាអីណាយកអង្គអីមកបាចអត់ទៅទេមកកាមេរីសោះមែនកាន់តែចូលទៀតអូដាក់ជែកឲ្យមួយទៅខាញ់ទៅឡាអត់ទេអាសានបាងសូត្រកូរ៉ាននប៊ីថាផ្ទះណាហើយដែលសូត្រសូរ៉ះបកករ៉ះសេតានអត់ចូលផ្ទះទេ ឃើញទេហើយពួកអ្នកកុំចោលផ្ទះរបស់ពួកអ្នកដូចគូបួរស្ងាត់អត់មានសូត្រកូរ៉ានអត់មានសម្បះយ៉ាងស៊ូណាត់អត់មានអីទៅកន្លែងគូបួរនេះស្ងាត់ទេស្ងាត់ជាងតែពីគុំចូលលតាច់អាលូបូយូតគុំគូបួរចូលមកគុំធ្វើឲ្យពួកផ្ទះរបស់ពួកនេះស្ងាត់អត់មានសូត្រសម្បះយ៉ាងអត់មានអីទេវាអត់បាត់កាត់ឃើញទេព្រោះយើងលន់ណាប៉ុន្តែលន់អីណា ណាផ្សេងទៅឃើញទេចាក់កូរ៉ានចាក់អីទៅគេយើងសូត្រដែរណាអញ្ចឹងលឿនចង់ត្រឡប់មកវិញថាមិនមិនអោងអោងសម្បះយ៉ាងនៅពេលដែលយើងសម្បះយ៉ាងហើយយើងចង់ឲ្យសម្បះយ៉ាងយើងនោះទទួលយកអល់ឡោះសុបហានាហូវតាឡាទទួលយកកុំឲ្យថាមករួច ខ្លួនឬក៏មក ស្មើដើមហើយយើងរស់ស៊ីចង់ចំណេញហើយអ៊ីបណ្ឌិតគឺសំខាន់ជាងអ្វីៗទាំងអស់នៅថ្ងៃគីយ៉ាម៉ាត់ដល់ពេលដែលយើងទៅជំនុំជម្រះស្រាប់តែអាម៉ាល់អ៊ីបណ្ឌិតរបស់យើងត្រូវគេបានគេហៅថា haba aman sura ហុយដូចធូលីយើងគិតយ៉ាងម៉េចបើអាស្បៀងដែលយើងសង្ឃឹមដែលនៅថ្ងៃអាខិរ៉ាត់គឺអាម៉ាល់អ៊ីបណ្ឌិតអញ្ចឹងនៅពេលដែលយើងទៅជំនុំជម្រះស្រាប់តែពេលគេហុចមកទទួលដៃឆ្វេងចោលបាន អញ្ចឹងនៅពេលដែលយើងទទួលដៃស្ដាំអัลហាំឌីលឡាហ្វាអាម៉ាម៉ាន់អ៊ូទីយាគីតាបហ៊ូប៊ីយ៉ាមីនីហ្វាសោហ្វាយូហាសាប៊ូហ៊ីសាបានយ៉ាស៊ីរ៉ានៅពេលដែលយើងទៅជំនុំជម្រះយើងដឹងហើយថាយើងនៅពេលដែលយើងទទួលខណៈលុកដៃទទួលឲ្យដៃស្ដាំនោះសង្ឃឹមហើយអានអល់ឡោះអក្បាអានខ្លួនឯងអ្នកណាឲ្យទទួលឲ្យដៃឆ្វេងអល់ឡោះថាដល់នោះភ័យឲ្យទៅ តានតឹងហើយនៅក្នុងការជំនុំជម្រះយ៉ាអញ្ចឹងអ្វីដែលលិនចង់រំលឹកអងអនថាសំបីយ៉ាងនេះគឺសំខាន់ណាស់ណាហើយយើងត្រូវដឹងថារាល់ពេលវកទូដែលយើងសម្បះយ៉ាងនឹងគឺសៃតនដើរទូនាទីធ្វើយ៉ាងម៉េចឲ្យសម្បះយ៉ាងនោះខូចបើមិនខូចទេក៏អស់ប៉ះឡើដែរហើយយើងមើលលិនសានិយាយថាវ៉ាឡោះអ្នកទេទូរស័ព្ទវិញបងវ៉ាន់លេង ទេអាម៉ោងសបះយ៉ាងហ្នឹងអល់ឡោះអិកបរក្រឹងរហូតដល់ចប់វាដឹងស្អីដឹងទេណាហើយកាលមុនរឿងភាកដាក់តាវកទូស្មៀងហ្នឹងអោអោអោវគ្គវគ្គសំខាន់ហ្នឹងដាក់តាវកទូស្មៀងហ្នឹងហ្មងឥឡូវយើងទូរស័ព្ទអត់អីទេអាចបិទសិនបាន YouTube យ៉ាប៉ុន្តែ YouTube ហ្នឹងអត់ទេ បន្តិចហើយបន្តិចទៀតអាចបិទបានសោះថាកមុនតែថាផុតផុតផុតគេរោមកុនរោមកុនមកថាអត់ទៅមើលផុតបាទ ឥឡូវយើងមាន YouTube ហើយក៏នៅតែចាញ់សេតនដែរយ៉ាងអញ្ចឹងអងអងមីមីសម្បះយ៉ាងយើងធ្វើយ៉ាងណាដើម្បីឲ្យអល់ឡោះស៊ុបហានវតអាឡាទទួលយកលុះត្រាតែចិត្តរបស់យើងនោះហូស្យុនេះនឹងណហើយយើងដឹងថាយើងកំពុងតែឈរចំពោះមុខអល់ឡោះស៊ុបហានវតអាឡាអញ្ចឹងបើសិនជាយើងឈរចំពោះស្ដេចឌុនយ៉ាលោកីនេះយើងឈរយ៉ាងម៉េចមិនមិនអូហ៊ានងាកអត់ ហ៊ានធ្វើកាយវិការណាមួយដែលមិនសមរម្យអត់បើយើងឈរចំពោះមុខអ្នកធំ ស្ដេចនាយករដ្ឋមន្ត្រីយើងឈរយ៉ាងម៉េចពោពេញទៅដោយគោរពនិងអនុមទោនណាចោះទម្រាំយើងឈរចំពោះ ពោះមុខអល់ឡោះស៊ុបហានាហ៊ូវតាអាឡាយើងដឹងថាយើងសម្បះយ៉ាងនេះយើងកំពុងតែមូណាយ៉ាតកំពុងតែនិយាយកំពុងតែត្អូញត្អែកំពុងតែឆ្លើយឆ្លងជាមួយនឹងអល់ឡោះស៊ុបហានាហ៊ូវតាអាឡាជាងយើងមើលនៅក្នុងអត្តន័យហាឌីសរបស់នប៊ីសល្លឡោះអាឡៃសាឡាំដែលបានរាយការណ៍អំពីអាប៊ីហ៊ូរ៉ៃរ៉ារ៉ាឌីយ៉ាឡោះអានហ៊ូអាននប៊ីសល្លឡោះអាឡៃវ៉ាសាឡាំកលឡោះអាហ្សាវ៉ាជលអល់ឡោះបានមានបន្ទូលថាកស tamtu as-salah baini wa baina abdi nisfain ខ្ញុំបានអល់ឡោះថាយើងបានពុះសម្បះយ៉ាងទៅជាពីរចំហៀងចែកអល់ឡោះបានចែកសម្បះយ៉ាងនេះទៅជាពីរចំហៀងមួយផ្នែកឲ្យទៅខ្ញុំរបស់យើងហើយនឹងមួយផ្នែកគឺសម្រាប់យើងសម្បះយ៉ាងអល់ឡោះបែងចែកអល់ឡោះបានថាយើងពុះវាចែកទៅជាពីរ អល់ឡោះថាអល់ឡោះថាថាយើងកសាំទូអសឡាហបៃនីវបៃណាអាប់នីរវាងយើងហើយនឹងវានឹងខ្ញុំរបស់យើងដែលសម្បាយ៉ាងនោះទៅជាពីនិស្វេនពីជំរាកនេះទៅពីណាអញ្ចឹងនៅពេលដែលខ្ញុំរបស់អញវាសូត្រថាអัลហាំឌូលីឡាហ៊ីរ៉ាប់ប៊ីលអាឡាមីនអល់ឡោះថាអញ្ចឹងមានណា ខ្ញុំរបស់យើង បានសរសើរមក ចំពោះយើងហើយឃើញទេនៅពេលយើងសូនអញ្ចឹងអល់ឡោះថាអញ្ចឹងបងអញ្ចឹងមិនខ្ញុំសូមបាទយ៉ាងគឺយើងកំពុងនិយាយជាមួយនរណាជឿនិយាយជាមួយនឹងអល់ឡោះស៊ុបហានាហ៊ូវតាអាឡាអញ្ចឹងយើងហ៊ានកម្រើក៏អត់យើងហ៊ានឲ្យចិត្តរបស់យើងរលាយក៏អត់មិនហ៊ានទេក៏ប៉ុន្តែសៃតានអូសយកទៅបាត់ទៅហើយ ណាណាចឹងនៅពេលដែលយើងសូត្រថាអัลហាំឌូលីឡាហ៊ីរ៉ាប៊ីលអាឡាមីនអល់ឡោះថាខ្ញុំរបស់អញបានសរសើរមកចំពោះអញឃើញទេអញ្ចឹងអัลហាំឌូលីឡាយើងដឹងហើយអត្ថន័យរបស់វាថាការសរសើរទាំងឡាយនោះអរគុណអ្វីអ្វីទាំងអស់នេះគឺសម្រាប់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាម្ចាស់ដែល បង្កើតអាឡាំទុនយ៉ាទាំងអស់នេះអានឹងពាក្យថាអัลហាំឌូលីឡាហ៊ីរ៉ាប៊ីលអាឡាមីនការ ការសរសើរការអរគុណទាំងអស់នេះគឺដើម្បីគឺសម្រាប់ករណីអល់ឡោះជាម្ចាស់ដែលបង្កើតអាឡាំអញ្ចឹងនៅពេលដែលយើងសូត្រអល់ហាំឌុលឡាអាឡាមីនយើងដឹងថាយើងទទួលស្គាល់អល់ឡោះស៊ុបហានវ៉ាតាគឺជាម្ចាស់ដែលជាអ្នក បង្កើតអ្វី អ្វីទាំងអស់អាឡាំជាម្ចាស់តែមួយគត់ជាអ្នក បង្កើតអាឡាំឌុនយ៉ាទាំងមូលឃើញទេ អលហាំឌូលីឡាហ៊ីរ៉ាប៊ីលអាឡាមីនហើយពាក្យអលហាំវាគឺជារ៉ាក់សុឈុគរវាជាមេនៃការដឹងគុណចំពោះអល់ឡោះស៊ុបហានូតានៅពេលដែលយើងបានទទួលអ្នកម៉ាត់អ្វីមួយយើងសូត្រថាម៉េចអលហាំឌូលីឡាមើលសុខសប្បាយទេអលហាំឌូលីឡាស្មារតីទឹក Paulo dari Al-Qirah Hitam Imam Mari ទី2ទី3យើងមកអត់ទាន់ពីម៉ាំយើងទាន់ក៏អត់ចុងក្រោយយើងនិយាយតាមពីម៉ាំតើសូមសូមអត់ الذي دعا تام الصلاة القائمة محمد الغنور وابعثوا مقاما محمودا الذي وعدته انك لا تخلف الميعاد يا جنب ننسمه يانغ لنسمه تانتي ان شاء الله آه អញ្ចឹងលិទ្ធជឿជាក់ថាអង្គអង្គមីមីយើងទាំងអស់គ្នាពិតជាបានចេះសូត្រហើយតាក់ទងហ្វាទីហាណាមីមីអឺប៉ុន្តែគាត់ថាអត្ថន័យនៃម៉ាណានោះគឺយើងមិនទាន់បានស៊ីជម្រៅនៅម៉ាណានៃអត្ថន័យរបស់វាទេអញ្ចឹងទេអ៊ីនសាអល់ឡោះយប់យប់ស្អែកលើនឹងបន្តបកស្រាយម៉ាណាអល់ហ្វាទីហាដោយលំអិតអ៊ីនសាអល់ឡោះអញ្ចឹង អឺយើងដឹងហើយហ្វាទីហាវាគឺជារុគុនមួយនៃរុគុនសម្បះយ៉ាងអ្នកណាឲ្យអត់សូត្រហ្វាទីហាគឺអត់សះសម្បះយ៉ាងទេឃើញទេហោអត់អត់អត់សះទេពីព្រោះហ្វាទីហាវាគឺជាអឺអ៊ុមមុលកូរ៉ានវាគឺជាមេវាគឺជាមេនៃកូរ៉ានវាជាម្ដាយនៃគម្ពីរកូរ៉ានសូរ៉ោះដែលធំបំផុតនៅក្នុងគម្ពីរកូរ៉ានមិនមិនដឹងស្រ័យអត់ សូរ៉ាអលហ្វាទីហានេះហើយគ្មានសូរ៉ាណាធំជាងសូរ៉ាហ្វាទីហានេះនេះហោអញ្ចឹងតកតងទៅនឹងបកប្រែនៃម៉ាណាហ្វាទីហាលិនសូមសេះបែបទៅប៉ុណ្្នឹងសិនហើយមានអងអងគាត់សួរតកតងទៅនឹងការសួរសំណួរសួរថាម៉េចឡើងវិញឡើងវិញអ នៅក្នុងសម្បាយ៉ាងសូត្រវតិហាយ៉ាតកតងសូត្របិស្មិលឡានៅក្នុងមុនសូត្រហ្វាទីហានេះគឺមានការខ្វែងយោបល់រវាងអ៊ុលម៉ាអ៊ីស្លាមរបស់យើងអញ្ចឹងបើយើងអត់សូត្រឬក៏ភ្លេចសូត្រក៏សម្បាយ៉ាងនោះសះដែរណាតែហ្វាទីហាតែប៉ុណ្ណោះ សំខាន់គឺ Fatiha ណាណាអារីឯការសូត្រប៊ីស្មិលឡាអាហ្នឹងឧលមាគាត់ថាយើងអឺត្រូវតែសូត្រនៅក្នុងអឺមុននឹងសូត្រ Fatiha អ្នកខ្លះថាมันមិនចាំសូត្រប៊ីស្មិលឡាក៏បានដែរពីព្រោះនៅក្នុងហាឌីសនេះគឺជាផុសតាងដែលនប៊ីថានៅក្នុងសម្បះយ៉ាងហ្នឹងអល់ឡោះថានៅពេលដែលខ្ញុំរបស់យើងសូត្រថា Alhamdulillah Rabbil Alamin ចឹងអត់មានសូត្រប៊ីស្មិលឡាទេក្នុងហ្នឹង ចឹងនេះគឺជាផោះតាងមួយដែលបង្ហាញថានៅក្នុងសម្បះយ៉ាងនោះអត់មានសូត្រប៊ីស្មិលឡាទេអញ្ចឹងមស្ហាប់ដែលយល់ថាការសូត្រប៊ីស្មិលឡាមិនបាច់សូត្រនៅក្នុងសម្បះយ៉ាងនេះគឺយោងទៅតាមហាឌីសនេះហាឌីសដែលបានរាយការណ៍អំពីអាប៊ីហូរ៉ៃរ៉ាដែលនប៊ីថា អល់ឡោះថា នៅពេលដែលខ្ញុំរបស់យើង វាសម្បះយ៉ាងហើយវាសូត្រថាអัลហាំឌូលីឡាហ៊ីរ៉ាប៊ីលអាឡាមីនហ្នឹងណា អាហ្នឹងគេយកដលថាអត់មានរំលឹកមានបិស្មិលឡាហ៍ហ្នឹងហ្នឹងថាអត់សូត្រអ៊ីម៉ាមស្យាហ្វីអ៊ីគាត់ថាត្រូវតែសូត្រឃើញទេអូខេយើងសូត្រអល់ហាំឌីលឡាហ៍យើងអត់មានខ្វែងយោបល់នេះទេឃើញទេអូអញ្ចឹងចង់និយាយថាឡើយអលិនអត់ដែលបោះបង់ចោលទេណាយើងសូត្រយើងសូត្រអល់ហាំឌីលឡាហ៍ហ្វាទីហាបិស្មិលឡាហ៍មុនមុនហ្វាទីហាណាណាអញ្ចឹងបើសិនជាមិនមិនស៊ូមិញថាបើសិនគាត់ភ្លេចបិស្មិលឡាហ៍គាត់ចាប់ផ្ដើមអល់ហាំតែម្ដងគឺអត់អីទេវាមាន សេចក្តីរាយការណ៍ហើយនឹងដលិលផុសតាងហ្នឹងហើយការខ្វែងយោបល់វាវែងឆ្ងាយឥឡូវណាតកតងទៅនឹងលើអត់ចង់លើកមកដើម្បីដើម្បីមិនគាត់ទទួលយកបានប៉ុន្តែគាត់ថា យើងសូត្រហើយអ្នកអត់សូត្រក៏វាមានផុសតាងរបស់គាត់ដែរសំខាន់គឺហ្វាទីហាវាគឺជារុគុនមួយ នៅក្នុងរុគុនសម្បះយ៉ាងយ៉ាងណាអូហើយ តកតងទៅនឹងម៉ាក់មុំដែលសម្បាសយ៉ាងក្រោយអ៊ីម៉ាំនឹងគឺគាត់សូត្រតែហ្វាទីហាទេហើយក៏មានដែរអីមានសូត្រតែហ្វាទីហាទេគាត់អត់សូត្រអាយ៉ាត់ទៀតទេគាត់អត់សូត្រគុលអល់ឡោះឬក៏អត់សូត្រអីទៀតទេអញ្ចឹងណាអពីព្រោះសូម្បីតែការសូត្រហ្វាទីហានេះ មានមស្ហបខ្វាយយោបល់គ្នាថាសូម្បីតែម៉ាក់មុំគឺមិនចាំសូត្រផងដូចថា ការស្ដាប់របស់អ៊ីម៉ាំគឺសំខាន់ឃើញទេ ហើយការសូត្រហ្វាទីហានេះអ៊ីម៉ាំហ្នឹងសូត្ររួចទៅហើយអញ្ចឹងយើងម៉ាក់មុំចាំតាមទៅអាហ្នឹងមានទ្រឹស្ដីលើកឡើងអញ្ចឹងប៉ុន្តែអ្វីដែលសាហេះត្រឹមត្រូវ គឺយើងសូត្រហ្វាទីហាលើកលែងតែហ្វាទីហាទេណាពីព្រោះនប៊ីថា